សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាថ្ងៃនេះម្ដងទៀតជាមួយនឹងមុខម្ហូបសម្លម្ជូរស្លឹកនឹងសាច់ទាចង់ដឹងថារបៀបធ្វើយ៉ាងណាសូមតាមដានទស្សនាទាំងអស់គ្នាគ្រឿងផ្សំសម្លម្ជូរស្លឹកនឹងសាច់ទាមានដូចជាសាច់ទាស្លឹកនឹងស្ករត្នោតប្រហុកប៊ីចេង អំបិលទឹកត្រីគ្រឿងបុកស្លឹកកត្រោបម្ទេសវែងម្សៅស៊ុបខ្នុរខ្ទឹមសដំបូងយើងត្រូវចាក់សាច់ទាចូល យើងរំលីងសាច់ទាឲ្យស្ងួតទឹកបន្តិចកុំឲ្យឆ្អាប ឥឡូវនេះឃើញថាសាច់ទារបស់យើងបានស្ងួតល្អហើយអញ្ចឹងហើយយើងដួសទុកម្ល៉េះសិន ឥឡូវនេះយើងចាប់ផ្ដើមដាក់ប្រេងចូល នេះគឺជាខ្លាញ់ទាដែលខ្ញុំបានរងាស់មុននឹងបន្តិចយើងដាក់ចូលទៅខ្ទឹមសយើងកូរឲ្យឈ្ងុយបន្តិច គ្រឿងបុកដាក់ប្រហុកចូល ូរប្រហុកសពរួចហើយយើងចាក់សាច់របស់យើងរួចហើយយើងកូរចូលគ្នាសព ស្ករត្នោតបន្តិចទឹកត្រីដាក់ប៊ីចេងខ្សៅទឹកខ្នុរ យើងចាប់ផ្ដើមចាក់ផ្លឹកក្នុងនឹងចូលសម្រាប់ផ្លឹកក្នុងនេះផងដែរបងប្អូនអាចយកទៅលាងទឹកឲ្យស្អាតបន្ទាប់មកយកទៅកិនឲ្យស្រងឲ្យអស់កតិចយើងដាក់ប៉ុណ្ណឹងសិនបើស្ទើចាំថែមទៀតទុកបន្តិចសិនឲ្យរៀងស្ងួតទឹកជាងនឹងបន្តិចចាំយើងចាក់ទឹកថែមបន្តិចទៀតរំងាស់ឲ្យផុយ ឥឡូវនេះយើងបន្ថែមជាមួយនឹងម្ទេសរបស់យើងបន្តិចដើម្បីយកពណ៌និងក្លិនរួចហើយយើងថែម ស្លឹកក្រូច ស្លឹកកន្ទ្រូងនេះផងដែរបងប្អូនអាចយកទៅអាំងសិនចាំយកមកដាក់ដើម្បីឲ្យក្លិនរបស់វាកាន់តែឈ្ងុយល្អ ហើយសឡរបស់យើងបានឆ្អិនរួចរាល់ហើយផងដែរឥឡូវចាប់ផ្ដើមដួសដាក់ចាន